ជួយ subscribe និងបានសញ្ញាកណ្ដឹងអ្នកមួយផងសូមអរគុណទឹកចិត្តអ្នកទាំងអស់គ្នាដែលជួយគ្រប់គ្រង